ហើយដល់ចម្រើនយូរយូរទៅភៀលភៀលយើងស្ដើងកលេសបន្តិចហើយព្រោះសមាធិនិមិត្តណាសមាធិនិមិត្តភៀលភៀលភៀលភៀលភៀលភៀលដល់សលឹងចេះចម្រើនយូរយូរទៅកាន់តែភ្លឺទីម្ដងទីម្ដងកើតពលឺណាហ្នឹងអា និស័យបននិស័យចិត្តកាន់តែចាស់ចិត្តកាន់តែបរិសុទ្ធយូរយូរឃើញដើមឈើឃើញព្រៃព្រឹក្សាយូរយូរឃើញសាតបហើមប៉ោមក្នុងព្រៃនឹងចឹងអញ្ចឹងតរប្រើពេលដេកជាយាមច្រើននឹងត្រូវប្រើពេលអញ្ចឹងកុំជិលជួនកាលយើងរកធေါ်មិនទៅព្រឺនឹងមកអំពីកិលេសគឺកិលេសកង្វល់ ជំនុំច្រើនពេកពិភាក្សាច្រើនពេកការងារច្រើនពេកកង្វល់ខ្លាំងពេកនិយាយទៅអារម្មណ៍នឹងវាអត់មូលនឹងក៏ងងឹតដូចគ្នាចឹងបានអ្នកធ្វើសមាធិគេលះបង់បរិគោ10ណាអវស្សបរិគោខ្វល់រឿងផ្ទះនិយាយ កលបលពូតខ្វល់រឿងកូនចៅគណៈបលពូតខ្វល់ពីក្រុមពួកជុំគ្នាលៀបជាបលពូតខ្វល់អង្ការស្វែងរកលៀបសការៈកម្មៈបលពូតខ្វល់អង្ការងារសេដ្ឋកិច្ចដកទុំអធិនបលពូតខ្វល់ដើរទៅឆ្ងាយ ញាតិបលពូនខ្វល់បំរើញាតិអាពាធៈបលអាពាធៈបលពូនខ្វល់នឹងឈឺគន្ថៈបលពូនខ្វល់ខ្វល់នឹងរៀនសូត្រទិញថាអញ្ចឹងអ្នកធ្វើកម្មដ្ឋានដល់ពេលគេធ្វើគេលះបង់កាពីពីលែងរៀនលែងទិញលែងបើកទៅមើលទាំងអស់ទិញក៏អត់មើលក៏អត់ភ្លេចចោលទាំងអស់ការចេះដឹងមិនបំភ្លេចចោលទាំងអស់ ដូចក្នុងសម័យព្រះមានវធរមងលើកតាំងពីទីខនិកាយដល់ពេលទៅសុំព្រះរៀនវាកាន់ឯមិនចេះខ្លះចេះក៏ពីទីនិកាយអញ្ចឹងឡប់ទៅវិញហើយរៀនតាន់ចេះទៅខំប្រឹងមិនភ្លេចចោលទៅនោះទៅភ្លេចចោលឡំវិញបានសុំព្រះរៀនម្ដងទៀតបំភ្លេចការចាំការចងចាំមកអស់ព្រោះបើសិនជាលវលនឹកអក្សរៈជាញ្ញៈសេចក្តីនៃធម៌ទាំងអស់ហ្នឹងអើអីឃើញ ចឹងក៏លះបង់កង្វល់នឹងធ្វើសមាធិហើយកាលណាបើសិនជាអត់លះបង់កង្វល់ទេអង្គុយស្មិចទៅនៅនឹងហើយមើលអីឃើញងឹតឈឹមចេញតែអក្សរៈចេញតែធម៌ទេសនាចេញតែធម៌សូត្រមុនចេញតែវត្រៃវដកធៀបវណេះធៀបវណោះវាមិនឃើញស្អកវាមិនឃើញអានេះពលឺទៅអត់កង្វល់ក៏ងឹតមើលអត់ឃើញចង់ដល់លះបង់ ចំបងក្នុងការនិស័យមានមិនមែនអត់ទេនិស័យមានអបនិស័យប៉ុន្តែមកពីបលិពោតច្រើនទៅទៅអត់រួចយើងប្រៀបថាដូចជាដុំពេជ្រពេជ្រមានតម្លៃតែវាប្រឡាក់ដោយភក់យល់ទេ ពេជ្រញៀនចឹងនៅក្នុងនោះពេជ្រហើយវាប្រាក់ដល់ពួកហើយយកទៅលក់គេអត់ដឹងគេឲ្យតម្លៃស្មើនឹងពួកគាត់ដុសខ្វាច់អត់ចាស់យ៉ាងណាមិញអបនិស័យបនពេងសំណាង ប្រាជ្ញាបារមីសាងមកសមាធិទៅអង្គុយមកផ្លែនកើតភ្លឺចែកប៉ុន្តែដល់កង្វល់វាមកប្រឡាក់អញ្ចឹងធ្វើឲ្យមនុស្សអ្នកចម្រើនខុសអស់សង្ឃឹមយល់ទេ ហត់ស្ថានអញគ្មាននិស័យគ្មានវាសនាទេបានហៅអីឃើញយ៉ាងតាមការពិតមកពីយើងងវល់ចឹងបានលោកពូលថាចូលកាន់សមាធិរៀនសមាធិទៅលះបង់កង្វល់តូចកង្វល់ធំបាក់លពោតូចបាក់លពោធំនេះបាក់លពោធំមិនដែរមកបុណ្ណមិនដែរបាក់លពោតូចតូចតែគេ សក់តែបានអ្នកអត់សក់វាច្រើនកោសក់ណាវាវាលវលលើកអញ្ចឹងក៏ប៉ះដែរពូណាប៉ាលីហ្វូនដែរណាយាយអ្នកមានសាមហ្នឹងគឺថាដាច់ខាតមុននឹងចេញដំណើរគឺត្រូវតែចេះអូ ហើយយូរយូរចៃវានៅតាំងឲ្យស្និទ្ធមកចិត្តគឺកង្វល់កង្វល់ទៀតកក់បដិពោតោគឺចោឲ្យកាត់កណាទុកវេលវល់ខាត់ហើយដងជាមួយកង្វល់កង្វល់បណ្ដាបាទជួសជុលតោបោះព្រះហេណាស់ នឹងប៉លិពោតូចណាស់ធប់អស់ហើយណាកាហ្វេកំប៉ុងដុតបានដុតអីហ្នឹងអញ្ចឹងដល់យើងចង់សមាធិក៏ដុតបានវាបោកទឹកពោវាបោះតោបជួសជុលតោវិស័យអស់ចូលសមាធិដើម្បីកុំឲ្យ បាត់ចិត្តនឹងមិនឲ្យកង្វល់អានឹងទៀតទេអញ្ចឹងបានពេលដែលយើងត្រូវធ្វើធម៌ម្ដងម្ដងហ្នឹងខ្ញុំកណាច្រើននឹងនិយាយ7ថ្ងៃ7ថ្ងៃនោះដល់ថ្ងៃទី7មិនសម្រាប់មិនអញ្ចឹង សម្រាប់ថ្ងៃទី7នេះតាមមិនអីហ្នឹងដើម្បីជំរះបរិពោធតូចតូចព្រោះយើងមកផ្ទះអស់ហើយធំធំមកនៅសល់តូចតូចកាពេកកតុកអញ្ចឹងកាលណាបើសេចក្តីមិនស្អាតហ្នឹងអង្គុយអញ្ចឹងទៅវាធំក្លិនមិនល្អហើយខោអោអត់បោកណាទំក្លិនជូរអញ្ចឹងទៅវាធ្វើឲ្យមុខជូរទៅចិត្តជូរតាមទៅវាជូរដល់អញ្ចឹងទៅធ្វើធនហ្នឹងវាអត់កើត ក៏ដោយសារតែក្លិនជូរអញ្ចឹងបានព្រះលោកឲ្យបោកបង់ដល់កពងកាលណាបើសិនជាតោបនឹងឃើញប្រហោងអញ្ចឹងមិនជួទេហ្នឹងដល់ពេលអង្គុយខត់ទៅព្រៀងមកធ្លាក់កកក់តាំងខ្វល់រឿងតោបហ្នឹងអញ្ចឹងជួហើយអញ្ចឹងធ្វើអីធ្វើហើយទៅមកទឹកចម្រះបលិពោតតូចសំថប់ដល់អង្គុយខក្នុងកពីវសុទ្ធតែមែនលោកបជាអញ្ចឹង លោកថាបើសិនជាយើងមិនបានរៀបចំបាលិពោតូចតូចឲ្យស្អាតទេនាំសេចក្តីតែមកចូលក្នុងចិត្តហ្នឹងมันកើតពលឺទេទៀតมันកើតពលឺទេបើសិនជាបានកើតក៏ពលឺនឹងពភាពភាស្អាតស្អាតមើលមិនចង់ឃើញមើលមិនចង់ឃើញមកចិត្តយើងនេះវាអត់បរិសុទ្ធចិត្តចិត្តយើងស្អាតណាស់ទេណាស្អាតណាស់បើសិនជាបរិសុទ្ធផូរផង់ភ្លឺដូចថ្ងៃគឺណាស់ចិត្តនេះ ឬដេញផ្ទះហ្នឹងគឺឬមើលឃើញសពមើលឃើញគ្រប់ទៅណាយើងគិតមើលរាងកាយទាំងមូលហ្នឹងសិតតែកបាំងទាំងអស់ដល់ចិត្តព្រួយមើលទៅឃើញទាំងអស់នៅក្នុងរាងកាយដូចជាប្រដាប់ថតឆ្លុះនៅឃើញទាំងអស់យើងមើលប្រារយៈអង្គខ្លះឬក៏យោគីអង្គខ្លះនៅវត្តនេះមើលឃើញរហូតដល់ណានោះ ប្រមាណយោចាំមើលឃើញណាស់វាធ្វើអីនៅណានោះសមុទ្រទលេបឹងបួនណាភ្លឺយ៉ាងណាណាភ្លឺហ្នឹងទៅហើយភ្នែកចិត្តតាប់តនេះភ្នែកយ៉ាងពីនេះភ្នែកនេះបលាក់ដោយឈាមនៅខ្ទប់ភ្នែកនេះមើលឃើញសឹមតែឃើញទេភ្នែកមួយទៀតគេហៅភ្នែកចិត្តនេះភ្នែកចិត្តមើលឃើញឆ្ងាយណាស់ភ្នែកចិត្ត នៅបើកមើលចឹងបានបុរាណគេថាម៉េចគេថាភ្នែកបើកមើលឃើញចិត្តណាដល់ភ្នែកបិចមើលឃើញឆ្ងាយយ៉ាងនេះណាមិនបើកមើលឃើញដែរហ៎ដល់ភ្នែកបិចមើលឃើញលហូតហួងពេញដល់អំសមុទ្រកំពង់សោមមើលឃើញព្រៃបលែនព្រៃបលែនធំព្រៃស្ពិនឬក៏អីស្អីណាដែលហែទឹកល្វិចល្បក់នៅក្នុងសមុទ្រអញ្ចឹង នឹង10ជាន់ណាណាតបានណាអញ្ចឹងយើងត្រូវតែសម្អាតបរិពោធអញ្ចឹងដល់នៅសាសនាគុំហើយសិលបរិសុទ្ធហើយនៅតែរកឃើញសាសនាគុំដល់ហើយសិលស្អាតហើយនៅបរិពោធតូចបរិពោធធំនេះសម្រាប់មិនទៀតមិនដែលមានថាអេអញធ្វើសិលស្អាតហើយនៅឃើញមែននៅបរិពោធនោះទៀតនៅមើលនោះខ້ອຍជាគ្រឿងកង្វល់ហ៎ ហើយបើយើងខ្សែគប់មនុស្សគេហៅបកគលណាស្ងួតស្ងួតកាយស្ងួតចិត្តបកគលរៈសង្រួមមានចិត្តនឹងខំនិយាយតែ សង្វេកកថាមិននិយាយពាក្យឬរាប្រយោជន៍ពាក្យដែលនាំឲ្យស្លើបស្រាលគេអត់និយាយងាបកុលស្ងួតនឹងក្រុមអសពស្ដាប់តនេះសិនហ៎អាក្រុមកសិនកសិនមាន10 នេះបតវ័យកសិនអបោកសិនទេជោសិនវាយោកសិនរហូតដល់អាកាសកសិននឹងនេះក្នុងនេះមានអស់ហើយសរសេរអូសរសេរសត្វសរសេរគ្រប់ហើយក្នុងនេះបឋមបស្សនានេះអានឹងសូមមេសាបើកមើលឃើញហើយយកទៅហាត់រៀនតាមហ្នឹងក្នុងសភៅនេះសរសេរតាំងរបៀបអង្គុយរបៀបដាក់ចិត្តរបៀបប្រើចិត្តឃើញឃើញអារម្មណ៍មិនយកឃើញអារម្មណ៍មិនលះអស់ចប់ រឿងកម្មដ្ឋានមួយមួយនោះសរសេរកិនមួយយ៉ាងល្មមថាអត់មានគ្រូក្បែរបានសភឹងសភៅនឹងមួយទៅគឺមានគ្រូហើយណោះលោកតាលោកតាចាខាងកោះកងខាងខេត្តប្រវត្តិហ្នឹងឡប់ទៅវិញទៀនតាមសភៅហើយថារៀននៅកម្មដ្ឋានណាយើងចេះហើយរៀនគេកម្មដ្ឋានហ្នឹងទៅកម្មដ្ឋានណាដែលយើងមិនទាន់ចេះយើងហាត់រៀនខ្លួនយើង ហើយសភៅនេះជាអាចារ្យបឋមបស្សនានឹងជាអាចារ្យហើយទៅនឹងសរសេរប្រាប់ទាំងអស់ឃើញមិនយកឃើញមិនលះនៅក្នុងនឹងទាំងអស់ហើយកសិននិយាយតែកសិនមួយដូចតែនិយាយទាំងអស់ហ្នឹងព្រោះនឹងមកភ្លឺបាត់ទៅបីកសិនដេចអាប៉ោកសិនទឹកនឹងនិយាយបាត់ទៅបីយោបាត់ទៅបីក្នុងកពីវិសុទ្ធញ្ញលោក ធ្វើនឹងល្អល្អណាស់នៅសាស្ត្រយោគីគេហៅអាសិកម្មកម្មគុលខ្សែទៅប្រមាណលោកឲ្យយកដីទៅប្រហែលរះពណ៌ចឹងយកមកកាត់ធ្វើវងអីផាត់អីឲ្យមើលឃើញតែក្រហមដោយព្រះអរុណរះចឹងនឹងអ្នកដែលយកពីថ្មីថ្មោងឲ្យចិត្តនឹងផ្ដិតមើលវងសិនហ្នឹងឯងឲ្យចិត្តតែបរកម្មទៅដីដីដីដីចឹងទៅ បើមិនសិនបានទៅលាបយកកទីលមួយមកហាត់អាដីដីពណ៌រះហ្នឹងស្អាតទៅយកវាស្អាតហ្នឹងទៅកាន់ស្ទាយយកទៅកន្លែងចម្រើនទៅឬក៏យកទៅធ្វើទុកចោលហ្នឹងទៅដល់ពេលចម្រើនទៅអង្គុយអង្គុយសន្លឹងបើកដីមើលអញ្ចឹងដីដីដីថ្មិចបើកបិទបើកបិទបរកម្មហើយបរកម្មនិមិត្តដល់ថ្មិចអញ្ចឹងទៅឃើញឃើញពណ៌ដីវាប្រកបមកនឹងហៅឧបកហៈ ដបគេសឡុងយូរយូរទៅអាពណ៌ដីបាត់ចេញមកស្អាតស្អាតទៅស្អាតទៅរហូតដល់បាត់បាត់ពណ៌បាត់សន្តានទុំទីភ្លឺទាំងអស់ប្រេតជាជានេះភ្លឺទាំងអស់ហើយកសិនទាំងអស់នេះខុសគ្នាទៅដើមទេខុសគ្នាទៅត្រង់បរិកម្មនិមិត្តនិងអកហនិមិត្តទេតែដល់ខាងចុងនោះត្រូវតែគ្នារឹងអស់ពណ៌អស់សន្តានទ្រង់ទ្រាយភ្លឺទាំងអស់ ហ្នឹងដែលលោករៀបចំកសិនហ្នឹងដើម្បីបង្កើតអីយើងវាងងឹតយល់ទេឲ្យឲ្យឲ្យឃើញឲ្យមានពលិឡើងដូចជាអ្នកចម្រើនអាការៈចង់សង្កទីមើលច្បាស់លោកឲ្យមកចម្រើនកសិនខ្ញុំកណាប្រយិនធម៌មេចាមួយអង្គមុនដំបូងលោករៀនអាណាបានស្ទេចូល4កោដល់ក្រោយមករូបរៀនអាការៈចង់សង្កទីប៉ុន្តែឃើញមិនខ្លាំងមិនសូវឃើញ ដល់អញ្ចឹងបកទៅរៀងទៅសិនអស់6ខែកសិនធាវដករៀនជំនឿកសិនអស់6ខែយកកសិនគ្រាប់ធាវមកចំមើលចំមើលពោតទៅភ្លឺស្អាតចេះហ្មងបើងាកទៅរៀនអក្សរឆ្នាំ32វិញឃើញដូចថ្ងៃនេះនេះកសិនសម្រាប់ឧបត្ថម្ភក្នុងពលិញអត់ទាន់ទេអាមេរិកនេះក៏លឺហ្នឹងណា បើសិនរៀនអក្សររៀនអការៈមកទៅបើមិនច្បាស់សោះបករៀនប្រសិនយកប្រសិនយកពលឺមកប្រើមិនមែនដឹងប្រសិនមកយកទេនេះជាឧបករណ៍ណាប្រសិនហើយប្រសិនខ្លួនឯងនឹងមានអានុភាពឲ្យសញ្ញាឈានខ្ពស់ដល់ទៅបញ្ញវៈឈាននោះប៉ុន្តែយើងកាត់ចោល ធាន4ចោតទុកវធមធានហើយកាត់ចោលអបណាចោលត្រឹមឧបចារៈក្នុងវធមហើយឃើញស្អាតចឹងឲ្យភ្លឺប៉ុណ្ណឹងមកឲ្យចិត្តនឹងបរិសុទ្ធទៅរៀនវិបស្សនាទៅអ្នកខ្លះទៅមុខមួយបានត្រឹមប៉ុណ្ណឹងឲ្យរៀនវិបស្សនាទៅសន្សំបារមីទៅនឹងក្រុមម៉ាសិនហើយកសិននេះរៀនទៅបានធានបានអភិញ្ញាពលឺ ឆ្លោះឃើញនឹងអស់អាអបញ្ញា6អបញ្ញា5លោកវិយៈអធិវធិរំលឹកជាកំណើនឬកំណើនសត្វផ្សេងដឹងចិត្តតិចទឹកនោះសត្វកើនពីកសិនទាំងអស់បានអភិញាផ្លែកទឹកតិចទឹកនឹងការពលីហើយសមាធិនេះដែលប្រពន្ធលោកឲ្យរៀនដើម្បីអី គោលបំណងព្រះនោះដើម្បីធ្វើឫសគល់របស់វិបស្សនាយល់ទេឲ្យចិត្តនេះបរិសុទ្ធណាចានិវរណៈ5មានកាមឆន្ទៈជាដើមដើម្បីចេញទៅចម្រើនវិបស្សនាទៅប៉ុណ្្នឹងទេនឹងទេបតវ័យកសិនអបាកសិនពេជោកសិនវិយោកសិនអាកាសសិនអាលោកកកសិនអានឹងគេហៅសាធារណចរិតចរិតទូទៅបើគេលឿងកំហំសអានឹងសញ្ញាពួក ពួកទោសចរិតនិលកៈបេតកៈអោទាតកៈអោទាតកៈលោហិតៈទៅតែពួកខាងទោសចរិតនឹងចឹងនឹងរៀននៅដើម្បីបានចិត្តស្អាតពោរផងចូលកាន់សមាធិអញ្ចឹងមានក្រុមណាក្រុមមនុស្សទេក្រុមអសពណាក្រុមកសិន ក្រមព្រំវិហារមេត្តាករណាមុតាបេខាអញ្ចឹងបឋមបស្សនាសិក្សាតែ3ឯងមេត្តាករណាមុតាពួកបេខានឹងតតពួកបានធានសមាបត្តិចៅបានចតតធានហើយបានរៀនឧបេខាយកបញ្ញៈធានអញ្ចឹងមានមេត្តាករណាមុតាអញ្ចឹងសភៅនេះទៅសេទៅសេអស់ហើយមេត្តាក៏រសេករណាក៏រសេមុរិតាក៏រសេ ធ្វើចិត្តរាប់អានចំពោះសត្វអាណិតអសូរចំពោះសត្វព្រេងអចំពោះសត្វចម្រើនមេត្តាបាត់នៅព្យាបាទគំនុំចម្រើនករណាបាត់នៅហិង្សាបៀតបៀនចម្រើនមុសាបាត់នៅអរតេមិនព្រេងអមិនរីករាយនឹងសត្វបានសុខបានចម្រើនចិត្តនឹងវាចិត្តទៅខំចិត្តទៅគុំចិត្តទៅស្អប់វាច្រើនពេកអញ្ចឹងតើចម្រើនមេត្តាចិត្តតែចង់វាយចង់កាប់ខ្លាំងពេក អញ្ចឹងតើចម្រើនករណាចិត្តនឹងចិត្តតែមួម៉ងឃើញគេចំចូលចិត្តមិនព្រេងអស់នឹងចម្រើនមុទិតានេះដើម្បីអស់កលែនឹងទៅឲ្យចិត្តស្ងប់ស្មើឆេញហើយឈោមកាន់វិបស្សនាដល់តនេះអញ្ចឹងកម្មដ្ឋានទាំង35ដែលយោគិវចរដែលចម្រើននេះដើម្បីអីដើម្បីបានចិត្តវិសុទ្ធិនេះជាមួយនឹងនេះ កម្មដ្ឋានណាដូចកម្មដ្ឋានណាអញ្ចឹងដើម្បីបានចិត្តសវសុទ្ធិសេចក្តីបរិសុទ្ធនៃចិត្តចិត្តឲ្យស្អាតពរផង់រួចចាកនិវរណៈ5ប៉ុណ្្នឹងឯងតែប៉ុណ្្នឹងឯងរួចចាកកាមឆន្ទៈចិត្តចិត្តចម្ពាក់ក្នុងកាមរួចចាកជាបាបៈចិត្តគំនុករួចចាកថៃតមិទ្ធៈល្ងើយដេកជើច្រអូសរួញរា អតិចៈកវិចៈដែលដងរសោរសោក្តៅក្រហល់ក្រហាយវិជេកឆាសេចក្តីសង្ស័យណាទៀតនេះស្ដាប់បានទេគឺរួចចាក់កម្មដ្ឋានទាំង35បកគលចម្រើនទៅដែលបានឧបចារសមាធិជំនាញអង្គ5អង្គ5សម្រាប់អង្គ5ដល់ប្រឹងទេគ្រាន់តែផ្សេងអារម្មណ៍នេះមែនណាប៉ុន្តែលទ្ធផលតែមួយឯងគឺចិត្តបរិសុទ្ធ អង្គ5វិតកវិចារបៃតេសុខៈឯកកតាអង្គ5វិតកប្រែរិវិចារៈពិចារណាបៃតេសក្តីឆ្អែតកាយឆ្អែតចិត្តសុខៈស្រួលកាយស្រួលចិត្តឯកកតារមូលជាមួយកតិន10គោគោអង្គ5បានអង្គ5ហ្នឹងអសព10ក៏បានអង្គ5ហ្នឹងអនុសពេក៏បានអង្គ5ហ្នឹងអនុសពេ8អាហារេបដិកោសញ្ញាក៏បានអង្គ5ហ្នឹង ភាពកម្មដ្ឋានក៏បានអង្គ5ហ្នឹងកាយកតាសតិក៏បានអង្គ5ហ្នឹងអនាបាសតិក៏បានអង្គ5ហ្នឹងព្រមវិហារ3មេតាកណ្ណាមុតាក៏បានអង្គ5ដូចគ្នាវិតកៈវិចារៈបេតេសុខៈឯកកតាទៅប្រោះនឹងគេហៅចិត្តដែលជាឧបចារសមាធិកាលឡើងស្អាតលះបង់អីនិវរណៈមិតកៈប្រេះរិននឹងលះបង់ដើម្បីដីខ្ជិលវិចារៈពិចារណាលះបង់វិជាកិឆាសង្ស័យ សេចក្តីរីរាយឆ្អែតចិត្តនឹងលះបង់ជាបាតការមិនពេញចិត្តចង់ឲ្យគេងាប់មកសុខៈត្រួលចិត្តនឹងលះបង់សេចក្តីមិនស្ងប់ចិត្តឧត្តចៈបកចៈសັບទាត់ឯកតាចិត្តចិត្តពងើកន្តើយចិត្តមានអារម្មណ៍មួយទៅមួយលះបង់កាមឆន្ទៈតែប៉ុណ្ណឹងអញ្ចឹង35កម្មដ្ឋានគឺយកជីវចរចម្រើនខាងដើមបានឧបចារសមាធិ ដែលមានអង្គ5ហើយលះបង់និវរណៈ5និវរណៈនឹងប្រែរធជាគ្រឿងរបាំងរាំងជុលហើយច្បាំងរាំងជុលផ្លូវចិត្តនោះធ្វើចិត្តនឹងអត់ស្គាល់បរមត្ថធម៌នោះរៀនរូបធម៌នាមធម៌រៀនក៏អត់ចេះចេះទេដោយសារអីដោយសារនេះចិត្តនេះកលិសក្រាប់វាងើបមកបាំង អញ្ចឹងបានជាសិក្សាវិបស្សនាទៅវាអត់បានហ្នឹងម៉ោង2នេះកលេស5ហ្នឹងមកបាំងអញ្ចឹងតោះតែរកអីមកមករងាប់សិនមិនងាប់សិនដូចពេទ្យអញ្ចឹងដូចមនុស្សគេហៅកើរោគច្រើនហើយមានជាតិពុលពេញកាយពេទ្យទៅដល់គេអត់ទាន់និយាយស្អីទាំងអស់គេចាក់ថ្នាំមួយត្រូវគ្នាប្រសាទទាំងអស់ប្រសាទថ្នាំទាំងអស់ប្រសាទចោល វាប្រសាទចោលបានគេរកររូបត្រូវមើលរូបអីដូចជាអញ្ចឹងគឺថាមុននឹងសិក្សាវិបស្សនាណាលះបង់កលេសត្រូវប្រសាទរូបទាំង5និវរណៈពុទ្ធចិត្តឡើយសង្កល់ស្អីផោស្អាតល្អត្នេះផ្លោះត្នេះដើមត្នេះជ្រួលចេះជ្រួលចង់កាមឆន្ទៈ អញ្ចឹងមើលឃើញមើលចិត្តមកមើលមកមើលមកមាចិត្តនឹងវាជាប់អញ្ចឹងទៅវល់វល់ងាយវល់វល់យប់នេះទៅរកស្នាទៅបរមត្តធម៌រូបធម៌នាមធម៌វត្តឃើញទេអញ្ចឹងទៅស្នាមមកប្រសាទគាត់នឹងហ្នឹងមកប្រសាទអានេះជាស្នាមគុលកាមឆន្ទៈបើចិត្តបើកទៅឡើងល្អរងៅរងំរងៅ ចងចើមជាប់មិនចេះត្រូវសោះចេះសទាស់ចិត្តខំចិត្តស្អប់ចើអីគឺអញ្ចឹងប្រសាបឲ្យឆ្នាំមកប្រសាបព្យាបាទអង្គទឹកបើចិត្តនឹងវាស្ពឹកល្ងើយតែដេកអែនអនពុតកាយស៊ីបាយហរិឆ្អែតដេកលក់រហូតទៅយូរទៅណាក៏មួយស្ងุ่น ឲ្យតែលើកខកកម្មដ្ឋានឡើងខ្មិចងោកខ្មិចងោកអញ្ចឹងទៅមកតែហៅរូបតាំងនេះចាំងឯណាមើលបើកភ្នែកអត់រួចសោះនិយាយយូរទៅអាចភ្នែកប៉ុនកដៃនៅណាចឹងហៅឆ្នាំប្រសាទល្ងុយដេកនឹងសិនជិលនឹងសិនបានទៅរួចអត់តែចាក់អកចាក់មួយថ្ងៃមួយថ្ងៃអាសັບអសារងូរវិនដែនដុំចេះនៅម្នាក់ឯងសោះ អញ្ចឹងអត់ឆ្នាំប្រសាបើចេះអង្គុយម្នាក់ឯងសិនវិជាកិច្ចការសេចក្តីសង្សាញទៅខាងណាទៅមុខទៅក្រោយចេះចេះចប់ចេះអមចេះហត់អញ្ចឹងឆ្នាំសម្រាប់ប្រសានិវរណៈ5គឺកម្មដ្ឋាន35កម្មដ្ឋានក្នុងបឋមវិបស្សនា10តរនេះឆ្នាំទាំងអស់នេះឆ្នាំគឺគឺទៅឆ្ល ទៅស្លមកបានជិតគុលការ5ខំ35តាមតាមកន្លែងគេហៅពូឈើវត្ថុធាតុសម្រាប់យើងមកផ្សំស្លបានជិតឆ្នាំ5គ្រាប់ស្បតនេះគ្រាប់ទី1វិតកៈវិចារបៃតេសុខៈឯកតា5គ្រាប់យល់ទេឥឡូវគ្រាប់ទី1វិតកៈលៀបទៅកណាងាប់ភ័យនិមិត្តៈវិចារៈលៀបទៅកណាងាប់វិជេកឆា បេតិមកោងប់ជាបាតសុខៈមកោងប់ឧត្តចៈបង្គចៈសមាធិមកោងប់កម្មឆន្ទៈទាំងកប់លៀបស្មើគ្នាងប់ទាំង5លោកអរួចបាត់តនេះអញ្ចឹងបុគ្គលនោះត្រូវទីគឺសមាធិដើម្បីចិត្តបរិសុទ្ធសិលខាងដើមដែលយើងបាន រក្សាហើយសិលនោះរឹតតែស្អាតអញ្ចឹងណាដោយសារអំណាចនៃចេតនាបរិសុទ្ធព្រោះចេតនាមិនទូសិលដែលចិត្តនៅក្នុងសមាធិមានចិត្តរំលាប់សតិណាមកកិនលួយគេណាតែមេធនធម្មយើងក៏ហត់ផឹកទឹកស្វឹងតាមជួរសខាបត8 10 27មានណាអត់អញ្ចឹងកុសលចេតនាសុទ្ធអញ្ចឹងពេលណាចិត្តចូលក្នុងសមាធិកំពុងស្ងប់ហ្នឹងណាសល់ទាំងអស់បរិសុទ្ធ អញ្ចឹងបានសេចក្តីបរិសុទ្ធទេបរិសុទ្ធសិលបរិសុទ្ធចិត្តបរិសុទ្ធសិលព្រោះកន្លងមិនធ្វើនៅអកុសលទៅតាមផ្លូវកាយវិចារចិត្តបរិសុទ្ធចិត្តត្រង់ប្រះចៈនិវរណៈអញ្ចឹងសិលស្អាតចិត្តស្អាតទាំងពីរនេះជាឫសកែវរបស់វិបស្សនា10តន់ណាហ៎ឫសកែវពីរវិបស្សនាមានឫសកែវពីរ សីលវិសុទ្ធិចៃវចិត្តវិសុទ្ធិចាទេអ៊ីម៉ាពីវិសុទ្ធិយេសាសាមូលំសេចក្តីបរិសុទ្ធពីរសិលស្អាតចិត្តស្អាតជាឫសកែរបស់វិបស្សនាសាសាបញ្ញាយមូលខ្លាំងឫសកែអញ្ចឹងកាលណាចិត្តបរិសុទ្ធអញ្ចឹងហើយកើតបញ្ញាឃើញច្បាស់នៅរូបធម៌នាមធម៌ដែលជាបរមត្តធម៌នឹងចឹង អញ្ចឹងមុនសិក្សាសាសនាត្រូវសម្អាតចិត្តឲ្យបរិសុទ្ធសិនអញ្ចឹងឯងណាយើងមើលយើងធ្វើពហិយព្រះអង្គកិនមើលធ្វើពហិយធ្វើអីមុនអអង្គណាចេះឆ្លើយពហិយហើយសាងពហិយធ្វើអីមុនគ្រឹះចាក់គ្រឹះពហិយធ្វើស្ទៀនចាក់គ្រឹះស្ទៀនមិនដឹងធ្វើសាលាចាក់គ្រឹះសាលាធ្វើផ្ទះចាក់គ្រឹះសសរផ្ទះ អីក៏អានព្រឹសដែរយ៉ាងណាមិញធម៌ព្រះវិបស្សនាត្រូវធ្វើគ្រឹះគឺគ្រឹះវិបស្សនាមុនគ្រឹះវិបស្សនាគឺសិលស្អាតចិត្តស្អាតសិលស្អាតកើតពីសម្រួមតាមសខាបតចិត្តស្អាតកើតពីចម្រើនកម្មដ្ឋាន35ក្នុងបឋមវិបស្សនានេះថ្នាក់បឋមស្ដាប់តើណាកើតប៉ុណ្ណឹងអញ្ចឹងយើងរៀនមួយចំហៀនម្ដងចំហៀនម្ដងអត់មានបង្ខំទេ មួយចំហៀនម្ដងមួយចំហៀនម្ដងមួយចំហៀនម្ដងមួយចំហៀនម្ដងការទៅលពៀនឆោងខាងទៅម្ដងឆោងខាងពេលណាចង់ទៅលពៀនចង់ក៏មែនទេហ្មងស្អីគុំធូរស្អីគុំរឹកគិតវិលះលះលះលះដល់លះវាមិនទៅវាមិនទៅលពៀនទៅក្រោយឆោងខាងទៀតទៅមុខមួយអញ្ចឹងសំសំ ធ្វើសន្និបាតធម៌ធ្វើសិលឲ្យបរិសុទ្ធធ្វើចិត្តឲ្យបរិសុទ្ធបានអស់ហើយចាប់ចម្រើនសាសនានេះការបប្រតិបត្តិនឹងមិនវិលក្រោយវិញទេបើសិនជាព្រះអង្គលោកយាយលោកតារៀនលងចាប់បាប់ឡើងវិបស្សនាដល់បស្សនារមឃើញ5ឆ្នាំក៏រមឃើញ10ឆ្នាំក៏រមឃើញវិលទៅវិលមកត្រឡប់មករៀនសមាធិវិញខាតអស់5 4-10ឆ្នាំវិស័យមានសាសតែរៀបចំខ្ទង់មិនត្រូវអញ្ចឹងយើងរៀនពីក្រោមឡើងទៅរៀនតាមលំដាប់ ចូលស្អាតបានចម្រើនកម្មដ្ឋានស្អាតទៀតចិត្តបរិសុទ្ធមួយចម្រើនបស្សនាថ្ងៃណាគឺថ្ងៃនោះចេះទៅអត់វិលមកក្រោយវិញដូចទៅលោកគាត់គាត់ចង់រៀនសាលាគាត់ចង់ឆាប់បានសញ្ញាបត្រគេហៅមហាវិទ្យាល័យបើអញ្ចឹងដើម្បីឲ្យឲ្យរៀនឆាប់បានសញ្ញាបត្របញ្ញាបត្រមួយឲ្យបានបញ្ញាបត្រមួយឬក៏មហាបញ្ញាបត្រមួយ អញ្ចឹងប្រើរយៈកាលពេលគិតថាឲ្យឆាប់មួយឆ្នាំទៅអង្គុយយានជាមួយគេហ្មងប៉ុន្តែកកមិនចឹងទេហងគេសួរតើឯងទៅណាហ្នឹងថាខ្ញុំទៅរៀននៅណានៅមហាវិទ្យាល័យនេះកូនសិស្សមហាវិទ្យាល័យមានធម្មតាស្នាក់ខ្ពស់ទៅអង្គុយគេយានគេ10ម៉ោងចូលគេ10ម៉ោងចេញគេ10ម៉ោងចូលគេ10ម៉ោងចេញគេដល់ពេលប្រឡងគេជាប់ទៅយើងនៅផ្ទះដាក់ក៏មិនយល់ស្អីក៏មិនយល់ចាក់ក៏មិនបានធ្វើអីក៏មិនបានប្រឡងឲ្យជាប់បើមិនទាន់ទេ សរសេរអសផងប៉ុន្តែហើយទៅចង់បានសញ្ញាបត្រពោះពេកទៅអង្គុយចំសាលាកូនសិស្សដែលគេចេះថ្នាក់មហាវិទ្យាល័យដល់ពេលលទ្ធផលឆ្នាំក្រោយរៀនដប់អត់ចំក្រោមទេខ្មាស់គេអញចោលទេក្រោមខ្មាស់គេយើងដឹងតស៊ូយើងអស់10ឆ្នាំសិស្ស1000នាក់ទៅបាត់នៅតែម្នាក់ឯងនោះ រៀនរៀនតតអ្នកដែលគេចូលរៀនស្មើនឹងឯមហាវិទ្យាល័យដំបងកំផុសនោះគេឡើងរហូតទៅដល់នេះសង់កំលេឯនៅតែបរិញ្ញាបរិញ្ញាអត់បញ្ញាបាត់ទៅឡើយយ៉ាងណាមិចការសិក្សាវិបស្សនាដូចគ្នា យើងចង់ទៅនៅទៀនខាត់ទេយើងដើរមិនបាច់ពឹងផ្អែកទៅលើសិលនិងសមាធិខ្ជិលចម្រើននាំហត់នាំចុកដៃនាំចុកជើងអញគិតតែពីស្ដាប់ហើយទៅបើកដេញមើលហើយកំណត់យកលះយកលះយក ចុះបើវាយកអត់បានមួយឆ្នាំទៅទេពីរឆ្នាំទៅទេបីឆ្នាំទៅទេណាហើយអ្នកដែលគេមកធ្វើសមាធិវាខំប្រឹងធ្វើសមាធិទៅ3ខែទេកើតអបណាចិត្តបានចិត្តបរិសុទ្ធហើយគេទៅរៀនវិបស្សនាឃើញមិនហើយយើង3ឆ្នាំរហូតមិនទាន់ឃើញផងគេរៀនមួយឆ្នាំឃើញដល់បាត់តែសារគេរៀនទៅតាមតំណងស្ដាប់តើណា នៅព្រះអង្គកុំសូត្ររឿងហ្នឹងដឹកនាំកុំសោះតានីសារថៃបហាញផ្លូវខុសតើអត់ញ៉ែខទេកូនសិស្សហ្នឹងប្រើរយៈកាលពេលខុសគ្នាចឹងណាចឹងយើងមើលយើងទៅបរៀនកូនសិស្សយើងមើលអស់និស័យរបស់ស្ដាប់មានអាចនិយាយស្គាល់បាទ